ចំមែនចំមែនសែននេះចង់ឈ្នះហ៎មើលអូនេះឃើញតើស្បែកជើងហ៎ស្បែកជើងទិញឲ្យហ៎ស្អីហើយមើលស្អីចុះគេថាមិនផ្លាញរបស់របស់ដែលធ្លាប់ទិញឲ្យគឺអស់ចោលអស់ដូចផ្លាញក្តីស្រឡាញ់ហ៎ចេះស្បែកជើងនេះអូនអាចទិញឲ្យបងឯងគូកណាត់បងយំ27ឆ្នាំឥឡូវពី2ឆ្នាំមកពីកញ្ចក់ដងមកដល់បោះចោលជួយអត់វិញបោះចោលបោះចោលតិចខំណាស់ខែខំ cùng tốc Bác trả Bác trả Tịch Ok Này, đây កតានេះសុកតាទេខ្ញុំហ៎មិនទេខ្ញុំស្រឡាញ់គ្នាបាន3ឆ្នាំ2ខែហប់ឥឡូវវា5ឆ្នាំហើយអញ្ចឹងទៅពេលនេះគឺវាគួរខំបាំមេរោគក៏វាច្រើនតិចទៅល្អអត់ហ៎ទៅទៅ kita naik ke sini. Hei, hei, hei. Bạn, bạn cháu chính là Bạn, chả mơ, chả mơ sao mũi tiền. Mmm, khách thế. កបប្រែស្រឡាញ់អត់មែនទេហើយកបកបកបកបបងទាំងឲ្យកបបងទាំងឲ្យបងដឹងថាណៃមិនស្រឡាញ់ទេរបស់អង្គទាំងឲ្យអត់គូតែបំផ្លាញវាចោលអញ្ចឹងបង ជួយបំផ្លាញឲ្យបានលឿនតតចិត្តរហ័សបងជួយលឿនលឿនដូចចិត្តលឿនលឿនកបខ្ញុំហើយអត់ខ្ញុំឲ្យមកកំឡាបងខាងជើងបងតិចតិចខ្ញុំជិះត្រែងនៅផ្ទះជិះមកធ្វើមិនអត់មកកំឡាបងខាងជើងចិត្តបងជួយតិចលេងជួយតិចលេង <laughs> Cứ nhé Thằng tích tích chơi lươn á Khang bằng flash cứ lươn mòn Thế chúng ta lần lươn Tích Đại tiết Này <laughs> លេលេលេលេលេសបើទៅនេះគឺស្នាខ្សែរឿងជីវិតរឿងគម្រោងការលែងលះ